មួយចកេះលើឱកាសណាបងអូនសវណ្ណនាថហ្នឹងណាអាបងអូនសវណ្ណនាថហ្នឹងគឺបានសម្រេចចិត្តបាទទៅប្រកបការងារនៅលើទឹកដីសហរដ្ឋអាមេរិកបាទចាប់ពីពេលនេះតទៅអាបងអូនសវណ្ណនាថអើយអាបងអូនហើយបងអត់ទាន់បានជួបអាបងអូនឯងសោះហ្មងហើយបងក៏បានថាងនឹងឲ្យអាវយឺតវិសាខាបងអូនឯង5ឈុត5អាវតែឥឡូវនេះស្រាប់តែមានព័ត៌មានថាអាបងអូនសវណ្ណនាថហ្នឹងគឺបានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកបាត់ហើយបាទដើម្បីទៅធ្វើការដើម្បីទៅប្រកបការងារនៅទីនោះ ហើយគ្នាទៅនឹងទៅតែឯងណាប្រពន្ធនៅនៅខ្មែរទេប្រពន្ធប្រពន្ធឬតែមានតៃពុះទៀតអាស័យតូចហ្នឹងអញ្ចឹងបងសូមជូនពរពីចម្ងាយអាប្អូនឲ្យសុខភាពឲ្យជោគជ័យសម្រាប់ការប្រកបការងារថ្មី នៅលើទឹកដីគេនៅទឹកដីសហរដ្ឋអាមេរិក បាទបងប្អូនធ្លាប់តែមើលអាប្អូនសវណ្ណនាតបាទគាត់លេងបាល់ទះចាប់ដៃគូគ្នាជាមួយនឹងម៉ាប់ឆ្វេងឥឡូវហ្នឹងគឺបាត់បែកគ្នាហើយណាបាទម៉ាប់ឆ្វេងនិងសវណ្ណនាតដោយសារគ្នាវាទៅទៅអាមេរិកតែពេលអញ្ចឹងនៅតែម៉ាប់ឆ្វេងទេហើយម៉ាប់ឆ្វេងហ្នឹងឈឺជើងទៀតបាទលេងលែងកើតហើយ ហើយឥឡូវហ្នឹងគឺគេបែកគ្នាឲ្យគីបសេនរលកញីឈ្មោលហ្នឹងដើរញីឈ្មោលអញ្ចឹងបង មានតែជូនពរបងប្អូនឯងទេ ស្ដាយបងប្អូនមកបានជួបគ្នា តែបងជឿថាគង់តែមានថ្ងៃទេព្រោះបងប្អូនឯងក៏មិនមិនមិនទៅរហូតអញ្ចឹងយើងអាចតាកតឹងតាកតងគ្នាតាមតាមឆាតតាមអីបានហ្នឹងហើយឬក៏តាមវីដេអូបានពូម៉ាញូលេងយប់នេះមែន ទាក់ទងទៅនឹងការប្រកួតមែនយូការប្រយុទ្ធមិញមែនយូត្រូវប៉ះ Frankfurt ក៏ប៉ុន្តែដោយសារបញ្ហា COVID-19 បានឆ្លងទៅលើកីឡាករអ៊ុយ23អញ្ចឹងទេសូម្បីតែជំរងវឹកហាត់របស់ Man U យើងហៅថា Carrington ក៏ត្រូវបានបិទដូចគ្នាដែរបាទជំរងវឹកហាត់របស់ Man U Carrington នោះព្រោះដោយសារអ៊ុយ23របស់ Man U គឺឆ្លងឥឡូវនេះក្រុមគ្រូពេទ្យកំពុងតែយកសំណាក់បាទកីឡាករណាខ្លះដែលពាក់ព័ន្ធហើយក្រុមការងារខ្លះណាដែលដែលពាក់ព័ន្ធជាមួយនឹងកីឡាករអ៊ុយ23ដែលឆ្លង COVID ហ្នឹងឥឡូវពងមកធ្វើតេស្តឲ្យរក្សា ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេលមួយសប្តាហ៍សិនដើម្បីពិនិត្យតាមដានថាអ្នកណាខ្លះបានឆ្លងកូវីដហើយ Man U មកទល់នឹងពេលនេះមកនេះគឺមិនទាន់ចេញការបរិឆេទច្បាស់លាស់ថាត្រូវប្រកួតនៅថ្ងៃណានៅឡើយទេក៏ប៉ុន្តែមែនតែនទៅ Man U ត្រូវប៉ះប្រេពើកាលពីម្សិលមិញហើយបន្ទាប់នៅចុងសប្តាហ៍នេះប៉ះជាមួយនឹង Brighton ក៏ប៉ុន្តែដោយសារ U23 ឆ្លងកូវីដឥឡូវត្រូវពជាពេលទៅមុខទៀតសិនបាទរងចាំការបាទចាត់ចែងដាក់ពេលវេលាមកលើក្រោយទៀតថាត្រូវលេងឯណាទៀតបាទ Man U ហើយបញ្ជាក់បងបងប្អូនពូមិញលោកតាលោកយាយតិចថាមែនយូប៉ះអាទេបាទនៅវគ្គ16ក្រុមចុងក្រោយតែដោយពូនិយាយអញ្ចឹងលោកតាលោកយាយខ្ញុំហ៊ាននិយាយថាមែនយូនឹងទម្លាក់អាទេនៅវគ្គ16ក្រុមឲ្យទឹកភ្នែកបងបងសវណ្ណនាតគាត់ទៅ នៅទីនោះហ្មងបងប្រុសឮថាយាយគាត់ធានាទៅហ្នឹងហើយហ្នឹងហើយពូដឹងក៏ប៉ុន្តែគាត់ថាពូស្ដាយដោយសារអត់ដែរបានជួបគ្នាសោះតែឆាតរោគ្នាអីហើយហើយដល់ពេល account ពូមានបញ្ហាទៅ ក៏ដាច់ការតាក់ទងទៅដល់ពេល account លេងបានវិញស្រាប់តែឮថាអាគ្នាទៅអាមេរិកបាត់ស្ដាយមិនហ្នឹងហើយស្ដាយអត់បានជួបបងប្អូនតែក៏ជួនពោហ្នឹងហើយជួនពោបងប្អូនទៀតសុខសប្បាយតាមផ្លូវអូនអាគ្នាទៅទៅនៅបងប្អូនមានប្រទេសអាគ្នាអាគ្នាហ្នឹងក៏លេងបាល់ល្អដែរក្នុងព្រោះវានៅក្មេងហ្នឹងហើយហើយឪនឹងក៏ចេះលេងបាល់និយាយទៅពូជនឹងគឺពូជបាល់ផ្ទះហ្មងតើវ៉េតនឹងក៏លេងបាល់អាគ្នាក៏លេងបាល់អាគ្នាក៏លេងបាល់និយាយទៅ ដល់ហើយបាទឲ្យកូនគេនឹងមានអាកាលមុនណាឪអ្នកប៉ះសេអាកូនអ្នកធ្វើស៊ីយោក៏ទៅក៏ទៅពូជនេះពូជបាល់ផ្ទះមែនហ្នឹងអត់ទេដល់ពេលខាន live លើ Facebook យូរនឹកដែរនឹកនឹកបងប្អូននឹកលោកតាលោកយាយដែរក៏ប៉ុន្តែ live ទៅលើ IG ដោយសារ Facebook ដាច់ តែឥឡូវអាចថាចេញបានម្ដងម្ដងអញ្ចឹងចេះតែ live ទៅដើម្បីចែករំលែកនៅព័ត៌មានកីឡាដែលកំពុងតែផ្ទុះដែលកំពុងកើតឡើងរយៈពេលប្រហែលថ្ងៃនេះជាពិសេសគឺការប្រកួតរបស់ក្រុមគោព្រៃកម្ពុជាយើងនៅក្នុងពានរង្វាន់ AFF Suzuki Cup ដែលម្ចាស់ផ្ទះសង្ហបុរីជាអ្នករៀបចំតែកម្ពុជាយើងចាញ់ចាញ់គេពីរហើយបងប្អូនមកឈ្នះគេបាញ់ឈ្នះ1ឈ្នះឡាយ3-0ហើយថ្ងៃ19ប៉ះជាមួយនឹងក្រុមបាល់ទាត់វៀតណាមតាំងពីផ្ដាច់មកបងចក់ឥឡូវស្រស់ស្រាយណាស់ បដាច់នឹងបដាច់ស្អីគេអាត្រា បងចောက်អាយុប្រហែលហើយពូ35ចិត្ត36ក្មួយប្អូនក៏ទៅដែរបងអូ See you soon Win World Cup ហើយពូអាឡូពូសួស្ដីក្មួយលក្ខអាណិតក៏ទៅដែរចុះអាខ្និតទៅទៀតអូចុះបាទអាខ្និតទៅហើយអញ្ចឹងគ្រូសានឹងនៅទៅទៅវិញទេចុះសួស្ដី brother ឧស្សាហ៍អើយនឹកបងប្អូនណាស់នឹក Lehman City ដាក់ឈ្មោះហាង CR ចកទៅបងអត់ទេពូដាក់ពូដាក់ជិញ្ចក់ហ្នឹងពូដាក់ជិញ្ចក់ជិញ្ចក់ sport shop ហ៎អេជិញ្ចក់ sport shop ឬក៏ជិញ្ចក់ sport មកឥឡូវរនឹកមើលដាក់ជិញ្ចក់អីសោះហ៎ទុកបាល់2 3គ្រាប់លេង ក្នុង បរិយផងអូនអូបងប្រុសណាវង បងឯងចាំមកយកឲ្យហើយមកបងចាំមកយកទុកឲ្យទៅ ពូចောက်ថ្ងៃណាមកលេងរតនគិរីពូអាយ៉ូយ៉ាប្អូនហើយងាយទេពូប្រាប់ឲ្យមិនងាយទេថ្ងៃមុនទៅដល់មណ្ឌលគិរីម្ដងទៅដល់មណ្ឌលគិរីបាត់ទូរស័ព្ទតិចថ្ងៃនោះថ្ងៃមែនយូប៉ះមួយគ្រីស្តាល់ថ្ងៃអាឡូតូសុតថ្ងៃលុតអាឡូតូសុតហ្នឹងថ្ងៃនោះពូបាត់ទូរស័ព្ទនៅមណ្ឌលគិរីពូប្រាប់ឲ្យថាបងប្អូននៅមណ្ឌលគិរីបើសិនបើរើសបានចាំចាំមកយកប្រាក់លើកទឹកចិត្តពូថែមលឿននឹង300ដុល្លារទៀតអត់ឃើញយកមកទេពូបាត់នៅភូមិឡាវកាបាត់បាត់នៅភូមិឡាវកា តាវ៉េតអស់គីបលេងហើយអូអូតាវ៉េតអស់គីបលេងហើយងាប់ហើយមើលមកផ្លេតស្មានតារ៉ូណាល់ដូ មានណាពុកចောက်ទៅតាវ៉េតទៅដែរបងចំតាវ៉េតទៅមែនអញ្ចឹងមកពូនឹងទៅទាំងអស់អត់ទៅអត់ទៅប្រពន្ធអាគ្នាដល់ទៅចឹងប៉ុន្តែបើអាគ្នាបានទៅបើអាគ្នាបានសញ្ជាតិអាចថាមានលុយនៅក្នុងកងធនាគារបានអីបានស៊ូមស៊ូចុងក្រោយធនាគារប្រពន្ធវាទៅបានទៀតហើយសេតូចុះជីងចောက် sport ជីងចောက်ទុំលើជញ្ជាំងពីរោះណាបងឪឯង គេមិនដែរម៉ាណាដាក់ហាងកីឡាជិញ្ចក់ទូលើជញ្ជាក់អាអានេះចេញមកក៏សពសពអាត្រូវគ្របនេះវិញជិញ្ចក់ All Sport Idol មកលេងប៉យប៉យប៉ែតម្ដងមកហ្នឹងហើយអានេះចាំមើលមានពេលចាំទៅដល់នោះចាំមើលសួរឲ្យជ្រួញសិនពូថ្ងៃណាសម្ពោធស្តាមានការប្រកួតមិត្តភាពរបស់ជំរឿជាតិអត់ដូចជាដើមខែ1ក្មួយ ដើមខែ1ហ្នឹងកម្ពុជាយើងប៉ះជាមួយនឹងប៉ះជាមួយនឹងចិន ដើម ខែ1ដើមខែ1យើងកម្ពុជាប៉ះមួយចិន បងហាងឈ្មោះចក់ឡាចក់ឡាទៀតហើយពូចក់ស្អាតម្លេះអាយ៉ាមានសង្ហាមានសញ្ញាមានគេសរសើរមើលវត្តហើយពូចក់ស្អែកចាំមើលទូរស័ព្ទឡាយបកស្រាយថ្ងៃមិញឃើញបងនៅប្រោនអត់ហ៊ានហៅអឺចិត្តសេរីវ៉ាន់ថនម៉ែអាបងឯងនិយាយតែផ្ដាស់មិនក៏មិនហៅហើយបងប្អូនយើងសោះអាបងអើយអាបងឯងឆ្ងល់ហើយដែរឡាអូធ្វើដូចបងស្អីអាមិនហៅហៅទៅ ម៉ែអាខ្លាយបងឲ្យចេញកាហ្វេថ្ងៃមុនជួបបងប្អូនយើងអ្នកបដាល់ហើយថ្ងៃបងទៅកម្មវិធីបងបងស្រីទីណាអឺស្អីគេអឺវាយភ្លេចបាត់ហើយអ្នកបដាល់ហើយបងភ្លេចឲ្យឆឹងទៅបានរូបថតមួយគ្នាតើបានផុសភ្លេចឈ្មោះស្អីគេបងភ្លេចបាត់ហើយទៅទាំងអស់មកគ្រូសាអាណិតអូប៉ុន្តែប្រពន្ធអត់ទាន់បានទៅទេមិនចឹងជីងចក់សាក់5ជីងចក់ Sport Zone ហេដូចមិនសមទេហើយជិះចក Sport Zone នេះ Hello បងសួស្តីប្រូរាជបងសូមបាល់1បាល់អស់ហើយក្មួយបាល់អស់ហើយបាល់នៅសល់ប្រមាណនៅសល់100ក្រុមនឹងទុកឲ្យតែបងប្អូននៅក្នុង TikTok ទេព្រោះខាង TikTok សូមច្រើនឥឡូវទុកឲ្យក្នុង TikTok ម្ដងគ្នាអត់ដែរបានសោះសវណ្ណនាតប្រហែលបានសញ្ជាតិយកប្រពន្ធគាត់ទៅដែរហើយបងហ្នឹងហើយដោយពូនិយាយចឹងថានៅពេលដែលគាត់បានសញ្ជាតិគាត់នឹងធានាប្រពន្ធគាត់ទៅទៀតហើយសេតូចហ្នឹងហ៎ ហើយគ្នាឥឡូវក៏មានតំងន់ទៀតអើយអាគ្នាដៃសូមសួរពេលប្រពន្ធសម្រាប់ហើយយត់បានគេមកកូនកើតមកទេមើលទៅបានតែមើលតាមទូរស័ព្ទថ្ងៃអត់អីទេសុខសប្បាយតាមផ្លូវអបងប្រុសរឿងសុផាន់បងអើហ្នឹងអាបងអូនថ្ងៃកម្មវិធីបងទីណាបងជួបរឿងសុផាន់អើយរឿងសុផាន់កាលហ្នឹងគេរំរងដល់កោហើយមែនទេទៅជួបអឺ បងប្អូនរឿងសុភ័ណ្ឌកីឡាវដាល់គាត់គាត់រាក់គាត់រស់រាយជួបគាត់នៅក្រៅហើយអូរមមកបេតបងអេបងប្អូនរឿងសុភ័ណ្ឌថ្ងៃកម្មវិធីថ្ងៃ25មកអត់បើមកចាំជួបគ្នាយើងថ្ងៃហ្នឹងអូថ្ងៃហ្នឹងគេគេឡើងធ្លាប់តែឃើញរឿងសុភ័ណ្ឌបៃគុណខ្មែរបដាសរីដល់ពេលឃើញនៅខាងក្រៅគាត់គាត់អឺគាត់ handsome គាត់សង្ហាហើយគាត់គាត់រំអូអែហ្មងបាទរឿងសុភ័ណ្ឌមិនតែគេរឿងសុភ័ណ្ឌចេះបៃបុកចេះតែកែងចេះតែ ចេះតែក្លាប់សូចេះតែជង្គង់ហោះចេះតែឃុំចេះតែរោគអត់ទេនៅក្រៅគាត់រំទុនលុយបាទរឿងសំផនឥឡូវសុំសុំថ្ងៃ25នេះជួបគ្នាទៀតនៅកម្មវិធីគ្រួសារ NNP